ខ្ញុំកណាឈ្មោះសារឿនជាពលករធ្វើការនៅស្រុកកូរ៉េអឺគ្មានពេលសម្រាករហូតដល់ម៉ោង8ឬ10យប់តែមានចិត្តចង់ស្ដាប់ធម៌ទេសនាតាមអ៊ីនធឺណិតសួរថា ធ្វើការអស់កម្លាំងហើយពេលស្ដាប់នឹងដេកស្ដាប់មានទោសអត់នេះវាចង់ស្ដាប់ប៉ុន្តែ ចូលធ្វើការមួយថ្ងៃទល់យប់ហើយនោះហើយក៏ដេកស្ដាប់ធัวតើមានទោសឬទេមានទោសអត់រឿងរឿងហាមនេះអញ្ចេះណារឿងហាមនឹងហាមតែវិខអ្នកសំដែងធัวអកិលានស័ក្តិ ស្អីទេភិក្ខុកប3ធ្វើសេចក្តីសិក្សាថា អាត្មាអញមិនកប3សំដែងធัวដល់មនុស្សគ្មានជំងឺដេកមនុស្សនឹងអត់មានជំងឺ ទេប៉ុន្តែដេកអញ្ចឹងអត់ឲ្យសំដែងទេ បើវិខណាសំដែងត្រូវបាត់ទុកគាត់នេះនិយាយរឿងវិខតើ រឿងញាតញោមអង្គុយមិនដេកមិនព្រះអង្គអត់និយាយផងយល់ទេមិនបាច់តែញាតញោមទេសំបីពិខុដូចគ្នាអញ្ចឹងសាមណេរដូចគ្នាអញ្ចឹងលើទេសនាលោកមកដេកត្រេលអញ្ចឹងអត់ឲ្យសំដែងទេព្រោះអ្នកស្ដាប់ធម៌មិនមែនតែញាតញោមទេគឺពិខុសង្ឃទាំងអស់ហ្នឹងគឺជាអ្នក ស្ដាប់ធម៌ដូចគ្នារឿងញាតញោមនឹងមានទោសយ៉ាងម៉េចយ៉ាងម៉ានោះអត់មាននិយាយទេ ប៉ុន្តែស្ដាប់ពាក្យប៉ុន្តែណាបើយើងប្រៀបធៀបជាមួយនឹងអ្នកស្ដាប់អង្គុយស្ដាប់ដោយយកចិត្តទុកដាក់ហើយនឹងអ្នកដេកស្ដាប់ណាល្អជាងអង្គុយល្អជាងវាខណៈប៉ុណ្្នឹងទេតែឲ្យមានទោសអីហ្មងគ្មានទេ ចុះបើអញ្ចឹងខ្ញុំខ្ជិលស្ដាប់មកមិនល្អប្រហែលអ្នកអង្គុយផងអាហ្នឹងកាន់តែខាតណាគឺកាន់តែខាតហ្នឹងសោះសូសាំងលបតេបញ្ញាការស្ដាប់ដោយល្អរមែងបាននៅបញ្ញា គឺស្ដាប់តាំងចិត្តឲ្យយល់តាមពិតដែលយើងត្រូវចាំបាច់អង្គុយនេះដើម្បីគោរពអ្នកសម្ដែងយើងមិនដេកគឺដើម្បីគោរពអ្នកសម្ដែង ចុះពេលយើងស្ដាប់តាមអ៊ីនធឺណិតហ្នឹងមានអ្នកស្ដាប់នោះអ្នកសំដែងនោះណាអត់ប៉ុណ្ណោះអញ្ចឹងដើរក៏បានដេកក៏បានអង្គុយក៏បានឈរក៏បានអត់បញ្ហាទេ សំខាន់គឺតាំងចិត្តឲ្យយល់យល់ទេសំខាន់គឺតាំងចិត្តឲ្យយល់ហ្នឹងអ្នកខ្លះទេសួរថា ចុះខ្ញុំដាំបាយបដើស្ដាប់ធัวបដើបានអត់ចុះមានទៅទោះអីវាគ្រាន់តែប្រៀបធៀបទៀតទេ ចុះបើគេសងំស្ដាប់គេអត់ធ្វើអីហើយនឹងយើងធ្វើការបដើណាស្ដាប់ចូលជាងអាគេសងំស្ដាប់វាចូលជាង យើង ធ្វើការបដើយើងកៅវាបាត់ខ្លះគាត់គង់តែគ្រាន់បើជាងស្ដាប់អះគ្រាន់បើជាងអត់មែនទេនៅតែគ្រាន់បើជាងអត់នឹងអញ្ចឹងប៉ុន្តែទម្លាប់ខ្លះចិត្តតែ20តគ្នាណាម្លោះហើយធ្វើឲ្យមនុស្សនឹងកាន់តែឆ្ងាយពីធម៌អា ដោយការអាត្មាទន្ទិញវេយកទន្ទិញបល័យដំបងចាស់ចាស់ជាប្រាប់ថាកុំទិញបល័យហ្នឹងកុំសោតធោះក្នុងប្រគន់បាបហើយដើរទៅប្រគន់នេះកុំសោតហើយអាត្មារៀនសិតតែប៉ុណ្ណឹងគ្នាប៉ុណ្ណឹងគ្នាណាណារៀនទន្ទិញយកចាំមកទៅបិណ្ឌបាតក៏គាត់ដាក់សភៅយើងទៅទន្ទិញដែរហើយដល់អញ្ចឹងទៅប្រគន់អត់ហ៊ានអង្គុយយូរទៀតអស់វាអស់ពេលហ៎ស៊ីពេលយូរ ហ្នឹងហើយដល់មែនតើទៅបានសិក្សា នៅក្នុងធម្មបទរឿងកលតិដាដែលកើតជាជ្រូកញីអីនោះពីមុននោះវាមានស្អីផងហ្នឹងនាងអង្គុយបន្ទោបងហ្នឹងឃើញដង្កូវហ្នឹងក៏យកមកនិមិត្តប្រកម្មដ្ឋានណាបានជាបាទរបស់ឈានកើតបានបឋមឈាននៅក្នុងប្រគុណងាប់អត់មានអីផង អញ្ចឹងសតិស្មារតីកុសលនេះគ្រប់គ្រា គ្រប់ពេលវេលាអត់រើសទីកន្លែងអត់រើសពេលដូចបាបអញ្ចឹងបុណ្យហើយបាប ដូចគ្នាអញ្ចឹងគ្រប់គ្រាពេលអង្គុយបន្ទោបងនៅបើនឹកខឹងគេវាមិនមិនអកុសលជើបើនឹកជ្រះថ្លាំងប៉ុនវានឹកតែប៉ុននោះវាមិនមែនប៉ុនស្អុយតាមអាចណាយល់អត់មិនមិនប៉ុនទៅស្អុយតាមលមុខឯណា ទោះបីយើងធ្វើខ្លួនឯងឲ្យក៏អូបបាញ់សើទឹកអប់ប៉ុន្តែខាងក្នុងក្តៅស្រែជេគេមកមិនក៏អូបតាមទឹកអប់នឹងណាមែនមែនឥឡូវឆ្លើយទៅវិញចិត្តថាមិនអីទេដែលយើងប្រៀបធៀបថាឥឡូវដេកស្ដាប់ធัวវាអស់កម្លាំងហ៎ហើយនឹងដេកស្ដាប់ចម្រៀងអីធ្វើមិនដឹងអញ្ចឹងទៅណាចំណេញជាងហ្នឹងយ៉ាងណានៅតែស្ដាប់ធัวចំណេញជាងយល់ ហើយញាតិញោមខ្លះការអាត្មាទៅអូស្ត្រាលីគាត់ឈឺជើងគាត់អត់ហ៊ានមកគាត់អត់ហ៊ានមកស្ដាប់ទេព្រោះគាត់ថាគាត់ត្រូវអង្គុយកៅអីអឺដល់អង្គុយកៅអីទៅគាត់ដូចអៀនណាអត់ហ៊ានមកនឹងមកពីអាការខ្លាចហ្នឹងធ្វើឲ្យមនុស្សរួញគ្រប់រឿងទាំងអស់ណាហើយជាពិសេសខ្មែរយើងភាកច្រើនมันមានសេចក្តីក្លាហាន ទេ ក្នុងរឿងកុសលក្នុងរឿងស្អីស្អីការចេះសាកសួរអីគ្នានេះមិនសូវទេ បើក្លាហានក្លាហានតែរឿងជេរគ្នាទេរឿងឆ្លោះគ្នាហើយរឿងជេរគ្នាក្លាហានណាស់មែនទេដល់រឿងត្រឹមត្រូវថាឥឡូវឡើងត្រូវឡើងសួរអុយអៀនណាអុយខ្មាស់គេអុយភ័យញោអត់ហ៊ានទេប៉ុន្តែបើនិយាយពីឆ្លោះគ្នាក្លាហាន ជាងជាតិសាសនាទាំងអស់ទៅដល់អាមេរិកកាំងក៏ជេរគ្នាផ្អើលអាមេរិកទៀត រឿងជេរបកែរឿងក្លាហានល្អមិនសូវទេមែនទេមែនទេត្រូវទេយើងនឹងត្រូវអត់មិនសូវទេឡើងសួរធោះអាអីនេះដូចជាខ្មាស់គេដល់ហើយមែនទេប៉ិនបើឆ្លោះវិញសុំហើយសុំហើយគេមិនចាញ់ទេមែនទេ មិនរំលឹកទេអានោះដល់ពេលមកកពីណាកពីណាចេញអស់តាំងពីម៉ែពីដូន ខ្មោចជាដូនជេរដល់ឆ្មោបទៀតមែនអត់ហ្នឹងអាហើយអាត្មាមើលអញ្ចឹងទៅបានស្រុកយើងមិនដឹងថាកាលណានឹងរីកចម្រើននឹងគេពីព្រោះពីព្រោះប្រពៃណីខ្លះហ្នឹងធ្វើឲ្យខ្មែរយើងហ្នឹងអត់បើកខួរក្បាលទេ គ្រូប្រាប់មិនត្រូវធ្វើចឹងវាមានអញ្ចឹងតែប៉ុណ្ណឹងអត់ចេះហ៊ានឆ្ងល់ឆ្ងល់មិនហ៊ានសួរដល់អញ្ចឹងមិនមិនងាយធ្វើអ្នកប្រាជ្ញកើតវាមិនងាយដោះទៅជាអ្នកប្រាជ្ញកើតទេដោយ Albert Einstein ណា Albert Einstein គាត់រៀនរៀនរហូតគេថាគាត់នឹងសិស្សចង្រៃសិស្សវាមិនកើតណា គាត់តែងតែប្រឆាំងគ្រូដាក់ថាឲ្យរៀនអានេះឲ្យរៀនអានេះគាត់មើលទៅវាមិនចូលចិត្តហ៎គាត់ចូលចិត្តតែសួរសួរយកទៅគ្រូក៏តល់ឆ្លើយមិនរួចអញ្ចឹងគេដេញចេញពីសាលាហ្នឹងអ្នកប្រាជ្ញពិភពលោកឯនោះទីបំផុតគាត់ទៅសាលាក្រៅទៅគាត់ទៅប្រទេសតណានេះអាមើលប្រវត្តិគាត់ប៉ុន្តែមុននឹងនឹងគាត់ចេញទៅគាត់ថាថ្ងៃក្រោយគាត់នឹងមកគ្រប់គ្រងសាលាហ្នឹង បញ្ញាអញ្ចឹងអាដូចអី Bill Gates ក៏អញ្ចឹងដែររៀនមិនសូវធ្វើតាមគ្រូទេព្រោះគាត់ចូលចិត្តឆ្ងល់ចូលចិត្តធ្វើអ្វីដែលគាត់នឹកឃើញថាវាត្រូវណាអាហ្នឹងក៏ត្រូវគេឲ្យចេញពីសាលាដែរប៉ុន្តែគាត់ចេញគាត់ថាមិនហ៎គាត់នឹងមកយកពីសញ្ញាបត្រពីសាលាហ្នឹងវិញគេសិនមានគោលបំណងគេអញ្ចឹងណា តាមពិតខួរក្បាលយើងម្នាក់ម្នាក់គឺសោះមានធម៌ពលមិនអាចកាត់ថ្លៃបានទេប៉ុន្តែអាស្រ័យទៅលើការ ដែលយើងអប់រំពីក្មេងមកថាតើយើងយើងឲ្យក្មេងយ៉ាងម៉េចអញ្ចឹងបានក្មេងគ្រាន់តែក្មេងនៅតាមជនបទនិងក្មេងនៅតាមទីក្រុងក៏ខុសគ្នាដែរយើងមើលខុសគ្នាគ្នាខ្លាចគេមិនហ៊ាននិយាយឃើញទេឃើញវាអាប់អាប់ខួរក្បាលនឹងអស់រលីងទៅតាមពិតខំ ខួរក្បាលជាង1គីឡូដូចគ្នាហ្នឹងមានស្អីលើសគ្នាប៉ុន្តែកាលណាយើងមិនជួយបង្ហើបមិនជួយបើកវាវានៅអញ្ចឹងឃើញទេអឺអីថ្មពីក្មេងមហាខ្លាចគេហ៎បណ្ដោយច្រើនទៅដល់ដល់យូរយូរទៅជាមើលមនុស្សភ្នែកពីរតិចព្រីប្រមុនរុនច្រមុះពីរវាគូខ្លាចគេអីពេកដូចគ្នាមែនទេ ត្រឹមតែនិយាយមិនដឹងទៅខ្លាចណាឥឡូវក៏នៅកន្លែងណាចេះថាចេះកន្លែងណាមិនចេះថាអត់នោះមានចាំបាច់ខ្លាចស្អីស្រួលណោះយល់ញញោមហ្នឹងហើយចឹងមិនអាត្មាទៅយើងរៀនធោះអាអីមកនិយាយហេតុផលអីនៅក្នុងសាលាចឹងទៅជារៀនយើងវាមានខ្សែតគ្នាចឹងទៅ ដល់ទៅសំដែងធម៌តាមស្រុកតាមជនបទអីហ្នឹងនិយាយហេតុផលវាអត់កើតនិយាយទៅមើលទៅញាតិញោមអត់មានទុនសម្រាប់គិតអត់ពីព្រោះគាត់ស្ដាប់មកបានត្រឹមថានេះធ្វើចេះទៅបានប៉ុនធ្វើចេះទៅបានសុខប៉ុណ្ណឹងគាត់ចង់បានអញ្ចឹងចង់តែប៉ុណ្ណឹងមានន័យថាអត់ដែលបានប្រើខួរក្បាលសម្រាប់គិតទេអត់បានប្រើបញ្ញាញាណសម្រាប់គិតទេ គឺ គាត់ប្រើសម្រាប់ជឿនឹងអូលោកនេះល្បីច្រើនលោកថាអញ្ចឹងហើយគាត់និយាយទៅលោកគ្រូនោះថាអញ្ចឹងហើយស្ដាប់ទៅលឺអញ្ចឹងលឺលោកគ្រូថាអញ្ចឹងថាអញ្ចឹងថាអញ្ចឹងដូចសេអញ្ចឹងមានន័យថាអត់បានប្រើគោះក្បាលគិតអាណិតមែនមើលមើលទៅហ្នឹងអញ្ចឹងធនធានវាត្រូវមាន2ធនធានសម្បត្តិនិងធនធានមនុស្សមែនណា ណាទោះតែមនុស្សចេះគិតចេះពិចារណាហើយដល់យើងមើលអញ្ចឹងទៅបានដឹងថាអូអញ្ចឹងទៅមកគេចេះបោកបានមែនទេវាសំតែគេបោកបានមែនវាសំសំតែគេបោកបានមែនហើយទាំងទៅខឹងគាត់មែនមែនទេហ្នឹងអាប៉ុន្តែទៅខឹងអីគាត់គ្រូធោះខ្លះគេបោកបានដែរមានចំណុចខ្លះគេបោកបានដែរតើមែនទេហ្នឹងអា ចប់ហើយអូអង្កែបមានស្អីទៀតហ្នឹងហើយបាន4ហើយហ្នឹងហើយអង្កែបមួយទៀតនៅចិត្តផ្កាឈូកមែនទេប៉ុន្តែមិនស្គាល់រសជាតិទេដូចវែកនៅក្នុងសំសំឡអញ្ចឹងនៅពេលស្ដាប់ធัวហើយងងុយដេកលក់ទៅចាស់ចាស់ថាកើតជាតិក្រោយខ្លង់ តើវាយ៉ាងម្ដេចដែរអឺពាក្យចាស់ចាស់និយាយហ្នឹងក៏មិនជាខុសតោះអីទេប៉ុន្តែគ្រាន់ថាគាត់និយាយដាស់តឿនយើងកុំឲ្យយើង ប្រមាថតែប៉ុណ្្នឹងឯងប៉ុន្តែការពិតនោះវាមិនជាអញ្ចឹងទេវាគ្រាន់តែខ្វះសេចក្តីគោរពតែប៉ុណ្្នឹងឯងពីព្រោះពាក្យថាស្ដាប់ធម៌ដោយល្អគឺតាំងចិត្តឲ្យយល់ដល់ស្ដាប់ទៅលក់មិនមានតាំងចិត្តអី មែនទេនឹងសុខសូសੰងលបតេបញ្ញាការស្ដាប់ធម៌ដោយល្អរមែងបាននៅបញ្ញាហើយបើចូលស្ដាប់មិនល្អថាវាអត់បានបញ្ញាឬស្ដាប់អត់យកចិត្តទុកដែរអឹមដោយសារធ្លាប់លើលោកទេសរឿងអបាសក4នាក់នោះ5នាក់ឯគាត់ទៅស្ដាប់ធម៌បាសកម្នាក់ហ្នឹងគាត់ស្ដាប់ទៅមើលមេឃមើលផ្កាយ ព្រះសក់ម្នាក់ទៀតស្ដាប់ទៅងរួនដើមឈើម្នាក់ទៀតនោះស្ដាប់ស្ដាប់លក់ទៅ ម្នាក់ទៀតយកឈើមកគូដីលេងហើយក្នុងចំណោហ្នឹងមានម្នាក់មានម្នាក់ហ្នឹងស្ដាប់ដោយយកចិត្តទុកដាក់បានព្រះអនន្តលោកថាធម៌ព្រះអង្គនឹងពិរោះណាស្ដាប់ទៅយល់ចូលចិត្តជ្រួតជ្រាបដល់ហរតី សពសាច់សរសៃគឺថាมันមានកន្លែងណាដែលมันមានបៃតិនោះទេហេតុអីបានជាមនុស្សទាំងឡាយស្ដាប់ទៅដូចហៃហៃដូចថាធ្វើអីធ្វើនឹងទៅដូចថាវាដូចហ្នឹងហើយចង់ធ្វើអីធ្វើនឹងទៅដូចថាគ្មាន pay attention អីសោះហ្នឹងបានមានតែបរោះម្នាក់ប៉ុណ្ណោះដែលស្ដាប់យកចិត្តទុកដាក់ ព្រះអនន្តលោកស្ដាប់ធម៌មិនទាំងចង់ហ៊ានក្អកហើយដល់អញ្ចឹងព្រះសម្មាសម្ពុទ្ធសួរថាកੰណជានិសិអានន្ទៈមនាលអនន្តតើអ្នកមិនដឹងទេឬមិនដឹងមូលហេតុទេឬ បានព្រះអនន្តឆ្លើយថា អហង្ផន្តេនិជានិមិបបិទ្ធព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនដឹងទេអត់ដឹងអត់ដឹងហេតុអីបានជាធัวពីរស់អញ្ចឹងហើយគាត់ស្ដាប់មិនបានព្រះអង្គសម្ដែងថាអ្វីអ្វីវាមានហេតុមនាលអានន្យកុំថាឡើយដល់ទៅអត្តន័យនៃព្រះធัวសំបីថាពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈ ពាក្យបរតនត្រ័យនេះនៅក្នុងសង្សារវដ្តនេះក្រក្រៃលែងគេមិនងាយបានលឺមិនងាយបានពោលឡើយយូយូកើតឡើងម្ដងយើងមើលចន្លោះដែលអត់អ្នកត្រាស់ដឹងនឹងវាយូហ่ะអត់មានពពុតហ្នឹងណាកាប់ខ្លះមួយផែនដីហ្នឹងគឺថាអត់មានពពុតសោះហើយផែននេះផែនដីនេះ ផតកັບនេះដែលឈ្មោះថាផតត្រកັບហ្នឹងប្រែថាកັບដែលចម្រើន ចម្រើន គឺច្រើនដោយប្រពុតមានដល់ទៅ5អង្គហើយត្រាស់4អង្គរួចស្រេចហើយប៉ុន្តែថាច្រើនហ្នឹងចន្លោះដែលអត់ប្រពុតពធប្រសងហ្នឹងក៏ច្រើនទៀតញាតិញោមគិតចារណាមើលអឺដូចជាកាលដែលសម័យព្រះសម្មាសម្ពុទ្ធកសបៈ មនុស្សអាយុ20000ឆ្នាំនៅពេលដែលអស់សាសនាពុទ្ធកាសបៈទៅ100ឆ្នាំក្រោយមកអត់ដល់20000ថយមួយឆ្នាំ100ឆ្នាំទៀតថយមួយឆ្នាំ100ឆ្នាំទៀតថយមួយឆ្នាំ100ឆ្នាំទៀតថយមួយឆ្នាំរហូតដល់មនុស្សមានអាយុអឺ10ឆ្នាំអីស្លាប់កាប់ស្លាប់គ្នាទៅតម្រុំតែថយដល់អាយុ10ឆ្នាំស្លាប់ហ្នឹងវារាប់សែនរាប់លានឆ្នាំបាត់ហើយណា រហូតដល់ទៅកើនឡើងវិញ100ឆ្នាំបានឡើង11ឆ្នាំ100ឆ្នាំក្រោយទៀតបានឡើង12ឆ្នាំ100ឆ្នាំក្រោយទៀតបានឡើង13ឆ្នាំឡើងឡើងឡើងឡើងឡើងរហូតដល់មួយអសង្ខ័យឆ្នាំដល់ទៅវាច្រើនពេកអាយុវែងពេកទៅចន្លោះហ្នឹងសិតតែអត់មានពុទ្ធពធប្រសង់ទេអត់មានព្រះសម្មាសម្ពុទ្ធទេគ្មានគ្មានពាក្យសម្ដីជាធោអាអីអត់សោះនឹងដែលនៅក្នុងផតកម្មនឹងហើយក៏ដោយ រហូតដល់ចុះ100ឆ្នាំមកចុះ1ឆ្នាំ100ឆ្នាំចុះ1ឆ្នាំចំនួនឆ្នាំនឹងរាប់លេងបានទៅហើយរាប់លេងបានណាបើនិយាយពីផែនដីវិញឧបមាថាវាដុះកម្រាស់មួយយោជទៅ មួយពុទ្ធន្តរពាក្យថាពុទ្ធន្តរៈពុទ្ធន្តរហ្នឹងគឺមកចន្លោះប្រពុទ្ធហ្នឹងគឺអត់មានធัวរបស់ព្រះសម្មាសម្ពុទ្ធទេ រាប់អសង្ខ័យឆ្នាំមិនអស់រាប់លានឆ្នាំរាប់អសង្ខ័យឆ្នាំហ្នឹងគឺมันមានពាក្យថាពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈរហូតដល់100ឆ្នាំចុះមួយឆ្នាំរហូតដល់អាយុសត្វមកដល់100ឆ្នាំនេះទៅជាពេលវេលាដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងព្រះអង្គទ្រង់ត្រាស់ដឹងឡើងអញ្ចឹងព្រះអង្គសម្ដែងថាក្នុងសង្សារវដ្តនេះកុំថាឡើយដល់ទៅ យកគំនិតយកទៅពិចារណាស្ដាប់ទៅយល់សំបីតែកណ្ដលឺកណ្ដលឺឮថានេះពុទ្ធពធប្រសង់ចេះនិយាយប៉ុណ្ណឹងឬក៏ស្ដាប់ឮប៉ុណ្ណឹងព្រះអង្គថាក្រណាស់ក្រក្រៃលែងណាពុទ្ធុបាតោចតុលភោឃើញទេការកើតឡើងនៃព្រះសម្មាសម្ពុទ្ធនឹងជាការក្រក្រនេះគ្មាននរណាហាមមិនឲ្យកើតទេដោយសារមិនងាយមាន វីរៈបរោះឬក៏អច្ឆរិយៈបុគ្គលនឹងព្យាយាមឲ្យបាន ជាព្រះសម្មាសម្ពុទ្ធនឹងឯងអ្វីដែលព្រះអង្គធ្វើនឹងវារហូតដល់យើងគិតវាមិនឃើញដល់លះបង់ជីវិតលះបង់កូនចៅអីទៅទៀតយើងជាទៅទឹកជាមួយនឹងព្រះអង្គទៅទៀតមូលហេតុនេះវាមិនមែនជារឿងងាយធ្វើទេ បានជាមិនងាយបានត្រាស់ជាព្រះសម្មាសម្ពុទ្ធនឹង អញ្ចឹងក្រន្តតែពាក្យថាប្រពុតពធោប្រសងនឹងមិនងាយមានអញ្ចឹងតើការដែលយល់ធោនឹងវាកាន់តែក្រទៀតមែនទេហ្នឹងហើយបានព្រះអង្គថាចុះពាក្យអីទៅដែលសម្បូរអនន្តដូចជាពាក្យថាសុខសប្បាយទេញ៉ាំទៅផឹកទៅស៊ីទៅរំទៅសម្បូរទេ ព្រះអង្គថាអញ្ចឹងក្នុងសង្សារវដ្តជាតិណាក៏ជួបដែរជាពាក្យជេរបចោគ្នានិយាយដើមគ្នាចាក់ចុចគ្នាឆ្លោះគ្នាតំណឹងមិនល្អពីនេះពីនោះនឹងតំអូនតំអែសេចក្តីទុកប្រត់ប្រាស់ចុះឡើងចុះឡើងពាក្យនឹងគឺសម្បូរនៅក្នុងសង្សារវត្តជាតិណាក៏ជួបដែរមែនទេជាតិណាក៏ជួបជនជាតិណាក៏មានដែរ ផឹកទៅស៊ីទៅរំទៅសបាយទៅសុខសបាយទេនឹងគឺថាជាពាក្យមានគ្រប់ជាតិសាសហើយគ្រប់តែជាតិនឹងមនុស្សកើតមកជួបអញ្ចឹងអញ្ចឹងអ្វីណាវាថ្នឹកអីវាចេះនឹងដល់តែមនុស្ស5នាក់នោះបានជាមកស្ដាប់ធัวមិនបានដោយសារអីគាត់ទៅតែមកមនុស្សជាតិនឹងតាពីមុនសាសស័ព្ទនឹងម្នាក់ដែលស្ដាប់ធัวទៅអឺ ដេកលក់បដាហ្នឹងគាត់ធ្លាប់កើតជាពស់ថ្លាន់500ជាតិតគ្នាមានតែបានស្ដាប់ធម៌ណាប៉ុន្តែមុនពី500ជាតិហ្នឹងទៅទៀតទៅគាត់ធ្លាប់ជ្រះថ្លានឹងពុទ្ធពធប្រសង់ដែរតែដល់វាខានយូរពេកមកកើតពស់ឡើង500ឆ្នាំហើយហើយពស់ថ្លាន់ស៊ីម្ដងដេកមួយអាទិត្យអីនោះវាធ្លាប់ល្ងួយមិនតាន់អស់ញាតិញោមហ្នឹងហើយចលេន ចលែននៅស្ងៀមព្រឹកព្រឹកវាមើលមុខផ្ទះហ្នឹងវាវាលវៀមឃើញស្នាមចលែនមនុស្សដែលយកដីគូដីយកឈើគូដីហ្នឹងគឺធ្លាប់កោតចលែនហ្នឹង500ជាតិតគ្នាហើយនឹងនិយាយពីឧបនិស្ស័យពីពុព្វជាតិមកម្នាក់ដែលរុនកេះនេះកេះនោះលពឹសស្ដាប់ធម៌នៅស្ងៀមកើតជាស្វា500ជាតិមកតគ្នា ហើយម្នាក់ដែលស្ដាប់ទៅមើលមេឃមើលផ្កាយហ្នឹងកើតជាមនុស្សប៉ុន្តែ500ជាតិកន្លងមកធ្វើតែគ្រូទាយទេធ្វើហោរាប់ដៃរាប់ជើងទៅមើលមេឃមើលផ្កាយទៅមិនដែលគិតហេតុផលគិតតែក្បួនហោរាទុះទាយហ្នឹងស្ដាប់ធម៌មយល់ទេពីព្រោះធូននិយាយពីហេតុផលហើយតែគិតតែក្បួនហោទេហ្នឹងនៅនឹងហើយឃើញទេដល់តែម្នាក់ដែលស្ដាប់យល់នោះគាត់ បើយើងនិយាយភាសាសម័យឥឡូវគាត់ជានិស្សិតរាល់ជាតិគាត់រៀនចេះតាមផ្លូវលោកហ្នឹងគឺថាគាត់រៀនសូត្រមានការងារអីត្រឹមត្រូវមនុស្សចេះគិតហេតុផលទោះបីមិនទាន់ជួបព្រះសម្មាសម្ពុទ្ធក៏ប៉ុន្តែមនុស្សហ្នឹងរៀនសូត្រពីសង្គមទូទៅវិទ្យាសាស្ត្រអីអីហ្នឹងគឺថារៀនទង្បីតែវិទ្យាសាស្ត្រសម័យនោះវាមិនទំនើបដូចឥឡូវក៏ដោយក៏អ្វីដែលជាតថភាពនៃសង្គមរៀនទៅចេះដឹងហ្នឹងហើយ ដែលអញ្ចឹងទៅមកជួបធัวព្រះសម្មាសម្ពុទ្ធនិយាយពីហេតុផលហ្នឹងវាត្រូវគ្នាណាវាត្រូវគ្នាប៉ុន្តែយើងស្ដាប់នឹងឲ្យយល់ថា បរោះប្រមាណអ្នកនឹងដែលស្ដាប់ធัวហើយដេកផងគូដេកផងនឹងមិនមែនជាលទ្ធផលនៃការស្ដាប់ធัวមិនគោរពទេយើងកុំចេះតែបំភ័យគ្នាពេកណា មិនមែនជាលទ្ធផលនៃការស្ដាប់ធម៌មិនគោរពទេវាជាប់តំណតទំនៀមមកដែលសន្តានរបស់ខ្លួននោះវាជាប់ធ្លាប់អញ្ចឹងមកទេមិនថាអូស្ដាប់ធัวទៅឡៃដេកលក់ជាតិក្រោយទៅកើតជាពស់មែនទេមែនអញ្ចឹងទេអញ្ចឹងហ្នឹងមែនអញ្ចឹងទេគ្រាន់តែថាកាលណាបើយើងមិនយកចិត្តទុកដាក់ស្ដាប់វាអត់យល់អញ្ចឹងណាយល់ទេតែប៉ុណ្្នឹងឯង ប៉ុន្តែបើយើងនិយាយលោឡារំខានគេនឹងហើយជាមូលហេតុដែលនាំឲ្យថ្លង់គោហ្នឹងវាមិនមែនមកពីមិនស្ដាប់ទេគឺមូលហេតុដែលយើងរំខានគេបាបផ្សេងយល់ទេបាបផ្សេងបើយើងមិនយកចិត្តទុកដាក់ទោសរបស់វាគឺស្ដាប់អត់យល់តែប៉ុណ្្នឹងឯងអត់មានទៅមានទោសទុកបាបទៅអីណែនៃធ្លាក់នរកអីដោយសារអញ្ចឹងអត់ទេតែដែលថា បើរយស្រពន់ចុកដៃជើងគួរយើងថយទៅតម្រង់ខ្នងគុំនិយាយគ្នាឮឆ្លើយឆ្លងអ្នកផងនឿយណៃអន្តរាយធัวយើងធ្វើឲ្យគេអន្តរាយធัวមានន័យថាយើងមានមាត់យើងអត់ចេះប្រើនៅក្នុងពេលដែលគួរប្រើយើងទៅរំខានគេដូចយើងទៅគប់តិចគេអញ្ចឹងគឺកំពុងតែបដោតដល់យើងលោឡាទៅវាទៅរំខានគេអានេះជាបាបផ្សេងយល់ទេបាបផ្សេងបើថាស្ដាប់មិនយកចិត្តទុកដាក់ឲ្យកត់ទៅគោទៅថ្លង់មែនទេអាហ្នឹង ទោសរបស់វាគឺស្ដាប់អត់យល់នឹងវាអត់ដឹងថាថាយ៉ាងម៉េចនឹងអីជាងការស្ដាប់ទៅគេងបដើមិនលក់ទៅដាក់ធัวហ្នឹងទៅក៏លក់ទៅវាមានតែស្អីអត់អីទេយល់ទេហ្នឹងហើយកុំឲ្យទៅដេកមុខលោកស្ដាប់កសែតនោះមានតែស្អីអាត្មាយើងកាលសឹងលក់ដាក់ធัวស្ដាប់ដែរនោះកុំឲ្យវានឹកគេនឹកឯងអញ្ចឹងទៅស្ដាប់ធัวទៅណោះ ហ្នឹងអាចឹងបានយើងចែកឲ្យដាច់រឿងនេះនិយាយអត់ច្បាស់យើងបំភ័យគ្នា ពេលគ្នាអូស្ដាប់តែមិនយកចិត្តទុកដាក់កើតជាតិក្រោយចេះចេះចេះអាហ្នឹងគឺរឿងបំភ័យគ្នាទេយើងត្រូវនិយាយហេតុផលព្រះសម្មាសម្ពុទ្ធសម្ដែង ថាគាត់ធ្លាប់ដេកលួងដោយសារអាសន្តានប្រវាំងរបស់គាត់ហ្នឹងវាធ្លាប់ជាកើតជាពស់នោះវាល្ងួយមិនតាន់បាត់បានជាស្ដាប់ទៅវាជាតលក់ទៅយល់ទេហ្នឹងប៉ុន្តែមិនបានន័យថាលក់ឥឡូវហ្នឹង ជាក្រោយកើតពោះទៀតដែរមែនទេមែនចឹងទេយល់ទេមែនចឹងទេណាមើលកាលណាយើងស្ដាប់មិនយកចិត្តទុកដាក់ទោសនៃការស្ដាប់មិនយកចិត្តទុកដាក់គឺអត់យល់តែប៉ុណ្ណឹងទោសរបស់វាគឺប៉ុណ្ណឹងអត់មានទោសអីទេតែបើយើងទៅនិយាយរំខានគេអាហ្នឹងវាទោសឲ្យតម្លង់គេនេះអាហ្នឹងបើវាទៅជាគួរជាឆ្លងអីអាហ្នឹងផ្សេងមិនមែនមកពីមិនស្ដាប់ទេបើកាលណាគេមិនស្ដាប់គួរថ្លង់ជាប់ហើយថ្លង់អស់ហើយមែនទេ ហ្នឹងហើយអញ្ចឹងមិនថាអ្វីអ្វីយើងនិយាយវាមិនអស់ពាក្យស្ដាប់មិនស្រួលបំភ័យគ្នាហ្នឹងអញ្ចឹងអញ្ចឹងបានធัวព្រះអង្គអត់មានធัวបំភ័យទេគឺធัวនិយាយរហូតដល់យើងយល់រហូតដល់យើងព្រម ថានឹងគួរតលះបងមែនគោបំណងព្រះអង្គគឺអញ្ចឹងដូចជាគេសួរសិលនឹងសិក្ខាបទខុសគ្នាមិនអញ្ចឹងតាមពិតបើយើងស្ដាប់មកផ្លេតទៅដោយព្រះអង្គគម្រាមថានេះវាបាបនេះវាអីមិនទេព្រះអង្គអត់ដែរគម្រាមអី គ្រាន់តែបង្រៀនយើងឲ្យយើងយល់ច្បាស់ឲ្យយើងចេះខ្លាចរឯងបាបដោយខ្លួនឯងខ្ពើមបាបដោយខ្លួនឯងហើយបើថាអ្នកណាមិនស្ដាប់ទេនឹងគឺមិនមានអបៈនេះសែនឹងអាបាបបុណ្យនេះជាធម្មជាតិទូទៅញាតិញោមព្រះអង្គសម្ដែងកម្មអាក្រក់កម្មល្អវាមិនមែនមានតែអ្នកកាន់ពុទ្ធសាសនាឯណាអ្នកអត់កាន់ក៏មានមែនទេ ចិត្តអាក្រក់ចិត្តល្អហ្នឹងមានគ្រប់គ្នាទេគ្រប់សាសគ្រប់ជាតិគឺមានគ្រប់គ្នា ពេលស្លាប់ទៅអស់មានស្អីមានតែរបស់ពីរហ្នឹងដែលចាត់ចែងខ្សែជីវិតរបស់យើងហ្នឹងនឹងយ៉ាងហើយវាជាពាក្យ logic បំផុតហើយថាមនុស្សត្រូវ responsible ខ្លួនឯងអំពើកម្មរបស់ខ្លួនឯងយើងឲ្យនរណា responsible ជាមួយនោះយើងហ្នឹងវាមិនត្រូវរឿងសំបីតែច្បាប់ក្នុងសង្គមក៏អញ្ចឹងដែរយើងទៅលួចឲ្យឪទៅជាប់គុកមិនហ្មង វាត្រូវតែវាច្បាស់លាស់អញ្ចឹងហ្នឹងហើយអញ្ចឹងរឿងហ្នឹងដល់តែយើងបកស្រាយមកឲ្យវាច្បាស់លាស់ថាតែគាត់ដេកលក់តែគាត់មើលមេឃតែគាត់យកដៃគូដៃលេងអាហ្នឹងវាសន្តានដែលជាប់ពីមុនមកដោយព្រះអង្គលើករឿងសរិបុត្រពេលមួយព្រះសរិបុត្រលោកដើរទៅដល់រង្វះទឹកទៅលោកលោតផ្លោត បានព្រះអង្គថាសិរីបុត្រធម្មតាល្អណាស់ប៉ុន្តែម្ដងនេះលោតផ្លោតបានព្រះអង្គសួរថាមនីវិខទាំងឡាយដឹងរឿងអីទេអត់ដឹងណាលោកពិជាតិមុនធ្លាប់កើតស្វាវាមិនតន់អស់យល់ទេអញ្ចឹងបានជាក្រៅពីព្រះសម្មាសម្ពុទ្ធលះកាយប្រយោគនិងវិជ័យប្រយោគមិនអស់ទេមានតែព្រះសម្មាសម្ពុទ្ធទេដែលលះកាយប្រយោគនិងវិជ័យប្រយោគ កាយប្រយោគគឺអ្វីដែលធ្លាប់ធ្វើតាមផ្លូវកាយហ្នឹងហើយអ្វីដែលធ្លាប់តាមផ្លូវវាចាជាការអ្នកខ្លះគាត់ចិត្តគាត់បានស្អាតហើយប៉ុន្តែពាក្យសម្ដីនៅពិបាកស្ដាប់វាធ្លាប់អញ្ចឹងណាហ្នឹងហើយសូម្បីកាន់សិលចិត្តល្អឈប់សម្លាប់ឈប់អីប៉ុន្តែជើងកែខណៈភ្ញាក់នៅតែកដុំឆែបអញ្ចឹងលះវាមិនអស់ប្រព្រឹត្តប្រព្រឹត្តអញ្ចឹងប៉ុន្តែសណ្ដានចិត្តក៏ល្អទេតែ ព្រះសម្មាសម្ពុទ្ធបានលះអស់កន្លែងហ្នឹងញាតិញោមនេះអត់ឆ្លើយហ្នឹងហើយកណ្ដាឆ្លើយថាញាតិញោមអត់ចេះឆ្លើយដែរពសួរអភិធម្មអីទៅមិនចេះឆ្លើយញាតិញោមឮតិចមើលមិនបានស្មាចូលចិត្តទៅហៅដឹងមិនបានស្មាចូលចិត្តទៅហៅទេ ហ្នឹងហើយពីព្រោះមានអ្នកស្ដាប់ធัวដេកលក់ហ្នឹងហើយរឿងអាត្មានិយាយដដែលដដែលវិញ្ញាណខ្ញុំស្ដាប់ធัวតាមវិទ្យុធ្លាប់ឮរឿងលោកតាលោកទេសនាណោះសម័យមុនលោកទេសនាលោកបាំងផ្លិតបិទភ្នែកចាត់តារោធម្មាវត្តធនតោ ណាទេណាធរគឺពរទាំងឡាយ4ប្រការចឹងជាទៅសាធវោអស់លោកអ្នកសាទុសពរោះទាំងឡាយកថនទានគឺជាកាលទានណាលោកទេសយ៉ាញាតញោមពុទ្ធបរិស័ទការធ្វើកថនទានមិនមែនបានអានិសង្ឃតែញាតញោមទេសូម្បីតែប្រសង្ឃក៏បានដែរជាទេណា ទេសទេសទេសទេសអាវីដេអូគេចាប់ដើមចាក់ដល់ចាក់ទៅគេឡើងទៅមើលវីដេអូអស់ទៅហើយលោកទេសបាំងផ្លិតបិទភ្នែកទៀតកាលហ្នឹងវីដេអូវាទំចេញមួយមួយទាំងយាយទាំងតាចេះចង់ដឹងទាំងអស់តែគ្នាដែរនោះណាដល់ពេលចុងក្រោយការសម្ដែងធัวមក មាន ប្រមាណប៉ុណ្ណេះក៏ឃើញតែសមគួរដល់ពេលវេលានឹងបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំង លេងលើសាធុតែម្នាក់នៅតាម្នាក់នោះគាត់នៅស្ដាប់ហើយបានលោកសរសើរល្អណាស់បាសក់គេទៅយើងមិនទៅគឺថាប៉ុនយើងនឹងអស់ចាលោកថាអញ្ចឹងណាហើយបានតានឹងក៏ទៅទេកណានោះចាំមេក្រូអានឹងកុំជាប់មេក្រូក៏ទៅដែរហ្នឹងហើយ ចឹងបានអាត្មាជួយចិត្តសួរអីអាត្មាខ្លួនឯងសំដែងក៏អញ្ចឹងដែរពេលមួយអាត្មាហែពពុទ្ធរូបប្រាក់ការហែពពុទ្ធរូបប្រាក់ទៅអត្តរិះហ្នឹងចុះមកវិញអាសាលាខាងមុខដែលសម្ដេចតាលោកកសាងកាលនោះអត់តាន់មានអគិសនីទេដុតភ្លើងទៀនសន្តានាធម៌ពេលយប់ហើយឡើងភ្នំវារៀងអស់កម្លាំងមកនៅចេតីសក្យមនីហ្នឹងសន្តានាអាត្មាក៏អង្គុយក្រាលក្រាលលើ floor លើការ៉ូស្មើនឹងញាតិញោមដែរហ្នឹង សន្តានាធូហើយអនុមោទនាចិត្តសាធុសាធុប៉ិនសាធុនឹងដូចសំឡេងខ្លាំងប៉ិនដូចលឺតិចដល់អាត្មាឆ្ងល់ណាប់អាត្មាងើបឡើងមើលទៅនៅអង្គុយមុខដែរប្រហែល3ជួរទេខាងក្រោយដួលទាំងអស់ដេកងោះអញ្ចឹងតនមអាត្មាអាត្មាឈប់ទេបិទភ្នែកមិនទេបាំងផលិត មិនទេបិទភ្នែកទេអាសាឡើងមើលដែរហើយលោកវាដួលពីក្រោយអស់ទៅ មែនទេហ្នឹងហើយអញ្ចឹងឧស្សាហ៍សួរហ្នឹងគឺដើម្បីទាញអារម្មណ៍ទាញចិត្តគំនិតញាតញោមហ្នឹងមកជាមួយនឹងការនិយាយពីព្រោះថាបើតាមចិត្តវិទ្យាបើកូនក្មេងនឹងយ៉ាងច្រើន3នាទីទៅ5នាទីអស់ហើយពេលយើងនិយាយឲ្យស្ដាប់បើមិនសួរបញ្ញាក់ទេគឺថាក្មេងលេងនេះលេងនោះទៀតបាទនឹងក្មេងមនុស្សចាស់បានយ៉ាងច្រើន20នាទីទៅ30នាទីអស់ហើយ ពិតជារៀងបែកត្នេះត្នោះមែនឯមែនស្ដាប់នឹងមិនមែនចេះតែមូលមកជាមួយអាត្មាទេណានិយាយនិយាយទៅនឹកពុកវានិយាយទៅនឹកឯណាសោសង្ស័យអាណាអត់ចាក់សោចិត្តតែអញ្ចឹងទៅអញ្ចឹងពេលដែលអាត្មាសួរទៅឆ្លើយមិនរួចមានន័យថាញាតិញោមអត់បានស្ដាប់ទេអាត្មាទេសដល់ណាហើយឥឡូវអាត្មាសួរហេ ដល់ណាហើយដល់កន្លែងសួរដល់កន្លែងបាំងផ្លិតហ៎ចាំមុនអាបាំងផ្លិតហ្នឹងស្អីណានិយាយអំពីមេត្តាមែនទេគោធននឹងនិយាយអំពីមេត្តាអំពីឆ្មាស៊ីត្រីអាំងធ្វើចឹងចឹងស្ដាប់យល់ដែរ យល់តែត្រឹមឆ្មាត្រឹមឆ្កែកណាយល់ច្បាស់ណាណាមកថាហួសនឹងមិនយល់ទេមកចង់និយាយអំពីការចម្រើនមេត្តាការឧទ្ទិសបុណ្យណាឧទ្ទិសបុណ្យជួនកាលយើងធ្វើបុណ្យមិនដឹងថាបុណ្យច្រើនឬបុណ្យតិចផងព្រោះញាតិញោមសួរ ស្មាសង្កេតឃើញញាតិញោមសួរសំណួរដដែលដដែលសួរថាតើខ្ញុំធ្វើបុណ្យអញ្ចឹងបានបុណ្យប៉ុណ្ណាអញ្ចឹងណាសម្បូរណាបូអ្នកសួរអញ្ចឹងណាញាតិញោមខ្លះហ្នឹងបើឲ្យសួរសួរអញ្ចឹងបានប៉ុនប៉ុណ្ណាបើសិនជាធម្មកថាណាហ៊ានឆ្លើយថាមានប្រប៉ុណ្ណាធម្មធឹកនឹងលប់សុទ្ធ គ្រាន់តែឆ្លើយបច្ចោចញាតញោមប៉ុណ្ណោះឬក៏លោកចេះតែប៉ុណ្ណឹងតាមពិតគ្មានអ្នកណាទៅកំណត់វ័យតម្លៃបុណ្យរបស់ញាតញោមបានទេមែនទេមែនទេហ្នឹងហើយពីព្រោះបុណ្យគ្មានរូបភាពមើលឃើញឡើយនិយាយឲ្យថាបុណ្យនៅក្នុង ចិត្តតើចិត្តញាតញោមល្អប៉ុណ្ណាធ្វើម៉េចអាត្មាដឹងមែនអត់ ចិត្តល្អច្រើនបនច្រើនចិត្តល្អមធ្យមបនមធ្យមចិត្តល្អតិចបនតិចចិត្តអាក្រក់បាបដ ாய் មែនមែនមែនអ្នកមកកឋិនទាំងអស់សើបានបនទេណាអ្នកខ្លះមកបន្លំលួចបែជើងឯណាហើយចឹងឲ្យបនប្រមាណយើងឲ្យបនប្រមាណហ្នឹងហើយ អ្នកខ្លះមកលក់ស្រាក្នុងវត្តអីចឹងទៅអញទៅកឋិនដែរគេសួរទៅណាទៅកឋិនហ្នឹងអ្នកខ្លះមករំទេឯសួរទៅណាអញទៅបនកឋិនហើយឲ្យអានិសងហ្មងអ្នករំហ្នឹងណាហើយអ្នកខ្លះគ្រាន់តែចូលលុយចឹងទៅប៉ិនអត់បានធ្វើកាត់កាលអីទេនមស្ការបរតនត្រ័យក៏អត់ស្ដាប់ធัวក៏អត់សមាធិសិលក៏អត់ប៉ិនប៉ិនតែចង់បានអានិសង5ដូចគេដែរ ហ្នឹងបើធម្មកថាណាទេថាសតតបានអានសំ5ទាំងអស់ភ្លើសតផងហ្នឹងអាត្មាធ្លាប់និយាយច្រើនដងហើយឧទាហរណ៍ដូចជាយើងយើងធ្វើស្រូវអញ្ចឹងយើងធ្វើស្រូវដីមហាត់បានៅខេត្តតកែវគេធ្វើស្រូវប្រាំងបើធ្វើតាមក្បួនដែលគេធ្វើដាក់ជីអីដិតដល់បាន7តោនទៅ8តោន មហតាណាប៉ុន្តែមិនមែនថាឲ្យតែមនុស្សមានដីមហតាសុទ្ធតែធ្វើបាន8តោនឬក៏7តោនទេគេអាចធ្វើបានប៉ុណ្ណោះវាទល់តែទឹកក៏គ្រប់ជីក៏គ្រប់ពូជក៏ល្អព្រោះបានសពល្អទៀតថែតាំងពីព្រោះរហូតដល់ជ្រោតតែម្ដងនឹងបានបានហើយចុះអ្នកខ្លះកាន់តែព្រោះឲ្យដើរជួលមន់រហូត បាន7តោនដូចគេទេចាបស៊ីអស់កដោកាត់អស់ឬក៏ក្តាមវាចោះភ្លឺទៅធ្លាយទឹកអស់ដូច្នេះដែលគេនិយាយថាមហត្តា បាន7តោនវាគ្រាន់តែជាទ្រឹស្ដីបត់មួយ ទលំទលេទូទៅទេដូចជាកឋិនបានអានិសង្ស5មានសរុបតាសវណ្ណតាសសន្ធានាអីហ្នឹង ឬក៏អីឲ្យភិក្ខុចក្រវត្តរាជាហោតិអីហ្នឹងអាហ្នឹងគឺជាទ្រឹស្ដីបត់មួយថា ប្រសិនបើអ្នកណាធ្វើតាមរបៀបត្រឹមត្រូវជ្រះថ្លាតាំងពីដើមដល់ចប់យល់ទេហ្នឹងហើយចុះអ្នកខ្លះហ្នឹងអត់អត់ធ្វើផងហ្នឹងចាំដល់ទៅពេលហែមកហែមផ្លេតត្មងទៅខ្ជិលទៅអង្គុយស្ដាប់ធัวស្ដាប់អាអី ដល់ពេលលោកឲ្យពោថាឲ្យបានអានសងស្មើគ្នាចាំតែស្មើចុះឯងធ្វើបន្តិចចង់បានស្មើដែរមែនទេយល់ជាអ្នកអត់ឆ្លើយអត់យល់ទេយល់អាត្មាទៅទេសនៅតកៅញាតិញោមដែលគាត់ឈួរអមផ្លូវយ៉ាងទៅគាត់ថាអូយសូមឲ្យខ្ញុំកណាមានបញ្ញាឆ្លាតដូចលោកគ្រូអញ្ចឹងណាអាត្មាថាមិនអោយទេ គាត់មកវឌ្ឍនាថាឲ្យឆ្លាតដោយអាត្មាដែរអាត្មាឡើងលើក្រេនមកថាមិនឲ្យទេមុនទេសចេញគេរៀនមកសន្ធឹកឲ្យឯងនៅតែទៅពីលូញោញញោញពេចៅឲ្យឲ្យទៅចេះឲ្យដូចគ្នាមិនកើតមែនអត់មែនអត់ហ្នឹងអាថាអញ្ចឹងទៅក៏បានប៉ិនបើទោះជាឲ្យក៏មិនបានមែនទេបើទោះជាឲ្យក៏មិនបាន បានហ្នឹងពីព្រោះបញ្ញាក៏ជានាមធัวដែរមិនមែនជារូបពធัวទេបុណ្យជានាមធัวអញ្ចឹងបើបុណ្យជានាមធัวគឺបុណ្យកើតនៅក្នុង ចិត្តចំណេះវិជាក៏កើតនៅក្នុងចិត្តបុណ្យក៏កើតនៅក្នុងចិត្តរបស់ដែលកើតនៅក្នុងចិត្តទល់តែកើតដោយការសន្សំសន្សំអញ្ចឹងបានមានគេនិយាយថា មានលុយ អាចទិញសៀវភៅបានតែទិញចំណេះមិនបានទេមែនឬមែនមែនតាមសន្តិគហែបីដកស្រុកខ្មែរយើងឥឡូវគួរតែយើងខ្លះជាអ្នកប្រាជ្ញអស់បីដកមួយឆ្នាំមួយឆ្នាំមិនដឹងប្រហែលចប់ទេរោមពុំបោះមិនតាន់ផងមានសឹងគ្រប់វត្តអស់ហើយបីដកមែនទេប៉ុន្តែចំណេះវិជាពិតប្រកបមិនមែននៅក្នុងបីដកទេ ចំណេះវិជ្ជាពិតប្រកបគឺនៅក្នុងចិត្តមែនធัวពិតប្រកបគឺនៅក្នុងចិត្តណាបើអាត្មាសួរអញ្ចេះណាសួរថាតើមេរៀនព្រះធัวនៅឯណាឆ្លើយថាម៉េចមេរៀនព្រះធម៌នៅឯណា បើគេសួរថាមេរៀនព្រះធម៌នៅក្នុងទីណាគឺនៅក្នុងកពីអានឹងជាមេរៀនចុះបើធម៌ពិតប្រកបនៅក្នុងណានៅក្នុងចិត្តឧទាហរណ៍ថាកម្ពីនិយាយអំពីការចម្រើនមេត្តាមេត្តាត្រូវចម្រើនយ៉ាងនេះយ៉ាងនេះយ៉ាងនេះគ្រាន់តែជាអសរប្រាប់ទិសដៅប៉ុណ្ណោះតែមេត្តាពិតប្រកបនៅក្នុងចិត្តមែនមែនហ្នឹងហើយ អាត្មាកាលពីអាយុប្រហែលជា17ឆ្នាំ17 18ទៅពេញកន្លោះព្រឿងព្រឿងកាលនោះធ្វើដំណើរកាត់ខេត្តកំពង់ធំកាលនោះមិនតាន់អស់ពលពតទេចូលទៅស្នាក់វត្តមួយឃើញទូបត្រៃបិដកសល់ពីដើមណា សភៅសោពីដើមមិនស្គាល់ថាជាបីដកទៀតបួសបានប្រមាណវសាហើយនឹងមិនស្គាល់ថាជាបីដកទេសួរលោកតាម្នាក់គាត់នៅចាំបោះច្រាស់វត្តហ្នឹងអាត្មាសួរថាញោមតើសភៅធំធំហ្នឹងសភៅអីគាត់ថាហ្នឹងព្រះត្រៃបីដកអីចុះក្រាស់ក្រាស់អញ្ចឹងរៀនប្រហែលឆ្នាំជាប់ទៅមកសួរអញ្ចឹង ថាហេសភៅនឹងមានអាណាសម្រាប់រៀនសភៅសម្រាប់ព្រះអរហន្តបើថាសម្រាប់ព្រះអរហន្តមិនថាអរហន្តសម្រាប់ព្រះអរហន្តសម្រាប់ព្រះអរហន្តហ្នឹងហើយចុះយើងរៀនអត់បាន ទេយើងរៀនមិនបានទេឈួតនឹងរៀនបានទេសម្រាប់ព្រះអរហន្តអាត្មាក៏ខ្លាចឈួតចឹងដែរមិនហ៊ានបើកមើលទេដល់ប្រហែលមួយឆ្នាំក្រោយមកទៅទៅខេត្តកពតនោះ ឃើញបីដកកលែងប្រសូតដូចភាក22 23នៅលើខ្នងទូនោះចិត្តតែចិត្តមើលទៅដូចអសខ្មែរទេចិត្តបើកមើលបើកមើលទាំងខ្លាចមើលមកឈួតមែនទៅហ្នឹងហើយដល់មើលទៅមានអីប្រសូតធម្មតាព្រះអង្គសំដែងអំពីទោសកាមទោសអីមើលទៅព្រោះទៅព្រោះទៅព្រោះទៅហើយដល់ស្ដាប់ឮធម្មកថាទេសនាលើកទៅពីនឹងយកមកទេសដែរអូចាញ់បោកតានេះហ្មងនឹងចឹងតាមពិត ជួនកាលជំនឿខុសបែបបាត់ញាតិញោមហើយគាត់បន្តទៅទៀតថាអាត្មាសួរថាចុះគេទុកកពីនឹងធ្វើអីបើមិនសម្រាប់រៀនទេអានឹងគេទុកថ្វាយអង្គមថ្វាយអង្គមទៅបានប៉ុនហើយថ្វាយអង្គមទៅចេះបានបញ្ញាជឿដែរញាតិញោមថ្វាយអង្គមទៅបានបញ្ញាជឿដែរញាតិញោមសាកទៅទិញ3ដកមកចប់ឲ្យថ្វាយអង្គមមួយថ្ងៃ10ដងទៅ ហ្នឹងថ្វាយអង្គមឡើងរិចក្បាលនឹងទៀតក៏មិនចេះដែរមែនមែនហ្នឹងហើយអញ្ចឹងមិនថាបៃដកហ្នឹងញាតិញោមទិញដាក់ហ្នឹងមើលផងវត្តណារៀនញោមដាក់វត្តអត់រៀនហ្នឹងជាងការស្រោចទឹកហ្នឹងមានដែរមើលបៃដកអុយខាតជាងការខាតដាក់ទៅកឌាកោកដោកាត់អស់ទុកយកទៅជួយក្មេងៗទុកយកទៅជួយ ប្រសង់សិក្សារៀនសូត្រអីទៅក្រនបើជាងអាត្មាក៏ជាអ្នកហែបីដកដែរបៃដកអាត្មាដាក់ច្រើនដែរវត្តប៉ុន្តែដាក់ឲ្យទៅសួរនៅល្ងងដែរភាកច្រើនណាមានតិចណាស់ដែលអាចរៀនអាចសិក្សារៀនសូត្រអញ្ចឹងវិធីសាស្ត្រដើម្បីឲ្យបានមនុស្សចេះដឹងមិនមែនត្រឹមតែដាក់បត្រៃបិដកទេទាល់តែបង្កើតរចនាសម្ព័ន្ធការសិក្សារៀនសូត្រ ទៅអាចទៅបានមានតែមនុស្សរៀនទេទៅជាអ្នកស្រាវជ្រាវទៅបើកបីដកមើលបង្កើតមនុស្សទល់តែបង្កើតមនុស្សអ្នករៀននឹងទៅមនុស្សនឹងទៅបើកបីដកបើគ្រាន់តែយកបីដកទៅដាក់គឺដាក់ហើយចាក់សោចោលនៅក្នុងឯងទិញជឿជឿដែរមិនតាន់ជឿ ឥឡូវថ្មបន្តទៅទៀតអំពីមេត្តាមេត្តាអ្នកណាអ្នកចម្រើនមេត្តាថាញាតិញោមរាល់ថ្ងៃសិនអ្នកចម្រើនមេត្តាប៉ិនមិនដឹងថាខ្លួនឯងជាអ្នកចម្រើនមេត្តានៅពេលដែលយើងឧទ្ទិសបុណ្យនឹងឯងគឺជាការផ្សព្វផ្សាយមេត្តាជាងកាលយើងធ្វើបាសសัตว์អីចាស់ចាស់តពីមុនមកសពេសតាអវេរិហនតចេះទេពេលហ្នឹងហ្នឹងធ្លាប់ប្រើទេ អូយសូមឲ្យសัตว์កុំមានពីនឹងគ្នាជួនកាលរបៀបនឹងមិនមែនជាការចម្រើនមេត្តាទេគ្រាន់តែខ្លាចមានពីតាគ្រាន់តែខ្លាចវាចងពីមកវិញទៅអូសំទោសសាបេសតាវេរិហន្តប៉ះវាអីចឹងការចម្រើនមេត្តាវាទល់តែធ្វើសត្វទាំងឡាយទាំងពួងឲ្យមកជាទីស្រឡាញ់របស់យើងនឹងទៅឈ្មោះថាចម្រើនមេត្តាណា នៅក្នុងករណីយមេតសោតប្រងទ្រង់ត្រាស់សម្ដែងបុគ្គលកាលបើភ្ងាដឹងស្មារតីឡើងវិញវាលែងតែដេកលក់គឺត្រូវតែចម្រើនមេត្តាណាញាតិញោមបើកមើលក្នុងភេនវរៈក៏មានដែរតើរបៀបចម្រើនមេត្តានៅពេលណាប្រងថាឲ្យតែពេលក្រៅពីពេលដេកលក់មែនណាណា ការចម្រើនមេត្តាក្រៅពីពេលដេកលក់ហ្នឹងដេកលក់យើងមិនដឹងតាំងចិត្តថាម៉េចទេណោះក្រៅពីពេលដេកលក់ត្រូវតែចម្រើនមេត្តាតើចម្រើនចំពោះបុគ្គលណាកន្លែងណាទីណាគឺគ្រប់ទិសទាំងអស់ទិសលើទិសក្រោមទិសទទឹងទទឹងឆ្វេងស្ដាំមុខក្រោយហ្នឹងណាណា ហើយសត្វណា ថាសត្វទាំងអស់សត្វខ្លួនវែងសត្វខ្លួនខ្លីសត្វដើរសត្វហើរសត្វល្មូនសត្វអត់ជើងទាំងអស់គឺសត្វតែចម្រើនមេត្តាហេតុអីបានជាយើងចាំបាច់ត្រូវចម្រើនមេត្តាចំពោះសត្វទាំងអស់ពីព្រោះសត្វទាំងអស់មានធម្មជាតិដូចគ្នា គឺខ្លាចសេចក្តីទុក្ខហើយចង់បានសុខមុខមាត់ខុសគ្នាជាតិសាសខុសគ្នាប៉ុន្តែ ពីរនឹងដូចគ្នាញាតិញោម សត្វលោកណាសត្វលោកណាចាំមិនឆ្លើយហ្នឹងញាតិញោមចង់ឲ្យតបទៀតអត់ឲ្យស៊ូមឆ្លើយអញ្ចឹងមកពីមិនសូវជួបគ្នាមែនទេមិនសូវធ្លាប់អ្នកខ្លះគេធុញអាត្មាសួរអញ្ចឹងឯង ហើយមិនក៏ធុញអាត្មានិយាយមួយម៉ោងម្នាក់អីហើយឆ្លើយមួយម៉ាត់មួយម៉ាត់មកពពុទ្ធក៏ព្រះអង្គសួរដែរដូចជានៅក្នុងអនត្តលក្ខណៈសូត្រអីចឹងមនីវិខទាំងឡាយចក្ខុទៀងឬមិនទៀងរូបទៀងឬមិនទៀងវិខឆ្លើយព្រមព្រមគ្នាមានន័យថាវាសម្ព័ន្ធគ្នាណាសម្ព័ន្ធគ្នាមានន័យថាអ្នកស្ដាប់និងអ្នកសំដែងនឹងសម្ព័ន្ធគ្នាចុចដែលស្ដាប់ឲ្យអត់ឆ្លើយសោះសួរអត់ឆ្លើយសោះអានឹងស្ដាប់មិនខ្មិច អាហ្នឹងមិនមែនស្ដាប់យកចេះទេស្ដាប់យកបនសបោណាញាតិញោមស្ដាប់យកបនចប់ទៅសាធុព្រោះព្រោះគេថាម៉េចថាដូចលោកចុះវាមិនចេះអីសោះហ្មងហ្នឹងហើយអញ្ចឹងមកអាត្មាដើរណាញាតិញោមនៅពេលដែលអាត្មាទៅសំដែងធម៌មកក្រេមកក្រេអាត្មាមិនចង់ឲ្យញាតិញោម យកប្របីនៃស្ដាប់យកបុណ្យមកស្ដាប់អាត្មាទេអាត្មាចង់យកអីមួយឲ្យញាតិញោមចេះណាចង់ទៅឲ្យតែចេះអត់មានចង់ឲ្យបានបុណ្យទេបុណ្យធ្វើពេលណាទៀតក៏បានណាប៉ុន្តែតាមពិតអាចេះហ្នឹងឲ្យបុណ្យនោះហើយដូចបដិចទៅដែលហៅថាចេះគឺត្រង់ដែលយល់អ្វីដែលជាអាចកំបាំង អ្វីដែលជាការងឿងឆ្ងល់ពីមុនមកកែប្រែអញ្ចឹងបានអានិសង្ឃធម៌ស្ដាប់ធម៌មាន5ទី1អសតាំងសណាតិបានស្ដាប់នៅធម៌មិនធ្លាប់បាន ស្ដាប់ទី2សតាំងបរិយោតពេតិធម៌ដែលធ្លាប់ស្ដាប់ហើយមិនច្បាស់លាស់រមែងច្បាស់ឡើងទី3កង្ខាំងវេហនាតិអស់សេចក្តីសង្ស័យឃើញទេនឹងអានិសង្ឃ ទី4ទិដ្ឋឹងឧជុងការោតេការយល់នឹងត្រូវឈប់ខុសតទៅទៀត មិនដែលថាយល់ត្រូវមកវាឈប់ខុសចុះបើស្ដាប់យូរហើយនៅតែខុសដដែលសួរថាញាតិញោមបានអានិសង្ឃនៃការស្ដាប់ធម៌ហើយនៅបានតែទី1និងទី2ទេអត់ចូលទៅដល់ទី3អត់ចូលទៅដល់ទី4អត់ចូលទៅដល់ទី5ចិត្តតមស្សៈបស័យតតិចិត្តអ្នកស្ដាប់រមែងជ្រះថ្លា ហើយអ្នកខ្លះហ្នឹងខឹងដូចខ្មែរចូលចិត្តនិយាយចំចំញាតិញោមមានស្ដាប់ប៉ុសខ្លះទេអាត្មាច្រើនតែនិយាយចំចំមែនទេហ្នឹងហើយនិយាយចំចំច្រើនតែគេខឹងមែនទេហ្នឹងហើយហ្នឹងហើយគេហៅថាអាត្មាឌៀមដាមឲ្យគេបើនិយាយពីឌៀមដាមវិញធោឌៀមដាមឲ្យមនុស្សអាក្រក់អាទាំងអស់ឧទាហរណ៍ថា ទី1មិនត្រូវសម្លាប់សត្វសិលណាទី1មិនព្រះអង្គហាមមិនឲ្យសម្លាប់សត្វប៉ះពាល់គេទេប៉ះហ៎ប៉ះចិនកាប់ជ្រូកហ៎ប៉ះអ្នកនេសាទទេប៉ះអ្នកសម្លាប់ជីវិតទេប៉ះទាំងអស់មែនទេក្រំតែនិយាយថាត្រូវតอมការសម្លាប់សត្វពីព្រោះសត្វគេចង់រស់ដែរអញ្ចឹងប៉ះទាំងអស់អ ទី2កុំលួចទ្រពគេប៉ះសិតចោលនឹងចោលអត់តន់ប្រកាន់អាត្មាទេរាល់ថ្ងៃមែនទេឲ្យតលោកអ្នកឲ្យសិលថាអតនីទានាវេរមណីអានឹងប៉ះសិតចោលទាំងអស់កុំលួចរបស់គេអទី3ថាកុំប្រព្រឹត្តខុសក្នុងកូនប្រពន្ធអ្នកដតីប៉ះសិតអ្នកដើរលេងស្រីទាំងអស់ ទី4កុំនិយាយកុហកប៉ះសិទ្ធអ្នកនិយាយកុហកទាំងអស់ទី5មិនត្រូវផឹកសុរាប៉ះសិទ្ធអ្នកស្រាបៀអង្គរទាំងអស់កន្លែងណាដែលវាមិនប៉ះកន្លែងណាដែលមិនប៉ះញាតិញោមប៉ុន្តែអ្នកប្រកាន់អ្នកទាំងអស់នោះអត់ប្រកាន់ទេប្រកាន់តែលោកដូចគ្នានេះតែគេធ្លាប់រស់ស៊ីបានស្រោចទឹកអីហ្នឹងខឹងអាត្មាយើង មិនគិតមើលអ្នកផឹកស្រាមិនទាំងប្រកាន់អាត្មាផង nó ដល់តែមែនទេអ្នកប្រកាន់ទៅអ្នកធัวអ្នកអានឹងដូចគ្នានោះណាហ្នឹងហើយហើយនិយាយនឹងចង់បានអីគឺចង់ឲ្យតែការយល់ដឹងពិតប្រាកដណាញាតិញោមពុទ្ធបរិស័ទទាំងឡាយឥឡូវនេះយើងកើតតន់ប្រពុតដែលព្រះអង្គគឺជាមនុស្សមានហេតុផលជាទីបំផុត ព្រះអង្គគឺជាមនុស្សនិយាយហេតុផលជាងនរណាទាំងអស់និយាយការពិតព្រះអង្គបាននាំការពិតមកប្រាប់យើងបើយើងមិនព្រមដឹងទេ មួយជីវិតនឹងនៅតែមឹងមាំងមឹងមាំងគេថាមិនអញ្ចឹងគេថាមិនអញ្ចឹងស្លាប់ទៅទាំងដិតដឹងបើយើងមិនកើតតន់ពុទ្ធសាសនាអាត្មាមិនថាទេ តែយើងកើតតន់មិនបានជ្រាបនៅបំណងរបស់ព្រះអង្គគួរឲ្យស្ដាយណាគួរឲ្យស្ដាយណាស់ ការតន់ធัวរបស់ព្រះអង្គដែលជាប្រទីបដ៏អស្ចារ្យដែលជាបន្តត់មួយតម្រង់ខ្សែជីវិតយើងឲ្យយល់ត្រូវយើងនៅតែទទួលអត់បាននៅតែគេបោកបាននឹងឈ្មោះថាអភ័ព្វអភ័ព្វណាអភ័ព្វមែនទេបើមនុស្សយើងគេថាឈឺឆោតមែនទេឈឺឆោតឲ្យតែលឺណាគោឯណា បកែហ្នឹងជួនកាលខាន់អាចគោនឹងធ្លាក់ដល់ដីមិនតាន់ទេយកទៅដាំទឹកផឹកអស់ញាតិញោមញាតិញោមនៅពេលដែលលោកប្រើអូមអាមមិនមែនខុសតែលោកទេយើងក៏រួមចំណែកខុសដែរហ្នឹងហើយខុសមកខាងម្នាក់ផ្ទះដៃពីរបានវាលឺមែនទេផ្ទះដៃពីរបានលឺ អាត្មាទៅកំពង់សោមអូលើលោកគ្រូក្មេងណាថាល្បីហ៎អីស្មានមកសួរធោមកសុំបន្តិចមកសុំអីសុំទឹកមុនបើសិនជាអាត្មា ដឹងថាទឹកមុននឹងប៉កែអាត្មាត្រូវតែធ្វើឲ្យអាត្មាមានមុនគេត្រូវតែធ្វើឲ្យញោមអាត្មាមានមុនគេត្រូវតែឲ្យបងប្អូនអាត្មាមានទាំងអស់សេចក្តីប្រាថ្នាព្រះអង្គថាជារបស់ដែលគេមិនងាយបាន ក៏ប៉ុន្តែវានឹងបានតាមអំពើដែលខ្លួនធ្វើប្រាថ្នាចង់ឧទាហរណ៍យើងថាយើងប្រាថ្នាចង់បានស្រូវអញ្ចឹងត្រូវធ្វើអីធ្វើស្រែមិនអញ្ចឹងណាឥឡូវញាតញោមហ៎ញាតញោមណាធម៌របស់ព្រះអង្គដែលអ្នកវិទ្យាសាស្ត្រសពថ្ងៃគេកំពុងឲ្យតម្លៃឲ្យតម្លៃណាស់ ថាមានហេតុផលណាស់មិនមែនជាការជឿងប់ជ្រុបទេសំបីលោក Einstein គឺជាបិតាវិទ្យាសាស្ត្រក្នុងសតវត្សទី20នេះដែលជាអ្នករកឃើញនៅរូបមន្តអឺបរមាណូក៏គាត់និយាយថាបើគិតពីរឿងពុទ្ធសាសនា មានតែពុទ្ធសាសនាទេ ដែលនិយាយស្របតាមបែបធម្មជាតិណាតាមបែបធម្មជាតិ អ្វីអ្វីកើតឡើងទល់តែមានហេតុព្រះអង្គនិយាយចឹងអ្វីអ្វីកើតឡើងទល់តែមានហេតុញាតញោមឈប់ឆ្លើយអ្ហ៎ញាតញោមឥឡូវអាត្មាចង់និយាយពីគោលការណ៍របស់ពុទ្ធបន្តិចណាឲ្យញាតញោមគិតពីព្រោះកថាអាត្មាទេសគ្រប់កន្លែងញាតញោមចង់ដឹងត្រឹមតែអានេះសោះ ប្រសិនបើញាតិញោមស្ដាប់ធម៌ចង់ឲ្យទេសតែប៉ុណ្ណឹងឆ្នាំនឹងទេសអានិសង្ឃឆ្នាំក្រោយទេសអានិសង្ឃ10ឆ្នាំក្រោយទេសអានិសង្ឃ60ឆ្នាំក្រោយនៅតែអានិសង្ឃមានចេះស្អីអត់ចេះអីទេអញ្ចឹងលមុំចេះឲ្យអានិសង្ឃហ្នឹងយល់ពីធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងមួយជីវិតណាអ្នកខ្លះថ្វាយខ្លួនជាឧបាសកឧបាសិកាមួយជីវិត ទៅវត្តមួយជីវិតសំបីឈ្មោះថាឧបាសិកាល្អមិនតាន់បានផងងាប់ទៅវិញទាំងឈ្មោះថាច័ន្ទដៀលឧបាសិកាយល់ចន្ទដៀលបាសិកាចន្ទដៀលបាសករស់មួយជីវិតអ្នកខ្លះទៅនៅវត្តមួយជីវិតអត់បានឈ្មោះថាជារតនឧបាសកទេអត់បានឈ្មោះថាបតុមឧបាសកទេ អត់បានឈ្មោះថារតនឧបាសកឬក៏បណ្ដរិកឧបាសកទេដែលទៅជាឧបាសកល្អរបស់ព្រះពុទ្ធត្រូវប្រកបដោយធម៌5មានប្រជាជនខ្មែរយើងច្រើនណាស់មួយជីវិតបំរើសាសនាមួយជីវិត តែអត់បានឈ្មោះ ដែលព្រះអង្គសរសើរឡើយងាប់ទៅត្រឹមឈ្មោះច័ន្ទដៀលឧបាសកប៉ុន្តែសូត្រតែគាត់លះបង់ឯងលះបង់តើគាត់ជួយវត្តឯងជួយ ប៉ុន្តែគាត់យល់ដឹងថាគាត់ជាបរិស័ទបានកម្រិតត្រឹមណាអត់ដឹងដូចអ្នកបើកឡានដែលដឹងខ្លួនឯងមានពាក់មីមិនដឹងថាខ្លួនឯងមានកម្រិតប៉ុណ្ណាចេះតែធ្វើទាំងមិនដឹងតែធัวសម្រាប់វោះញាតញោមឲ្យទៅជាឧបាសិកាល្អមាន5ណា5ណា5ហ្នឹងទី1សទ្ធាហោតេ មានសទ្ធាជឿកម្មជឿផលជឿថាមានបាបមានបុណ្យពិតប្រាគាត់អាហ្នឹងអាគិតថាញាតិញោមមានច្រើនអញ្ចឹងណាមានច្រើនបើយើងមិនមានសទ្ធាមកទេមែនទេទី2សីលវាហោតិមានសិលនឹងក៏អាចមានដែរប៉ុន្មានជើងកម្មមានតែឈ្មោះទេសិលពិតអត់មានមិនបានថាថាអញ្ចឹង ព្រោះសិលមិនមែននៅលើសិក្ខាបទទេរវាងសិលនិងសិក្ខាបទខុសគ្នាសិលគឺសំដៅដល់ចេតនាដែលវាចាបាបមែនមែនពិតពិតឯសិក្ខាបទគឺជាមេរៀនជាច្បាប់សិក្សារៀនវាចាដើម្បីឲ្យកើតសិលសិលគឺជាគុណធម៌សិក្ខាបទមិនមែនជាគុណធម៌ទេឧទាហរណ៍ រាល់សិក្ខាបទទាំងអស់កើតឡើងតែពេលមានភិក្ខុសង្ឃធ្វើខុសទៅមានសិក្ខាបទដូចច្បាប់ចឹងទាល់តែមានចោលទៅកើតច្បាប់ប្រសិនបើមនុស្សក្នុងស្រុកមានគុណធម៌ទាំងអស់គ្នាចាំបាច់មានច្បាប់ទេចាំបាច់មានច្បាប់ទេអត់ទេអញ្ចឹងសិក្ខាបទដូចជាច្បាប់តែគុណធម៌គឺជាសិលមួយទៀតអកោតហលៈមង្គលិកោហោតេ មិនជឿមង្គលភ្ញាក់ផ្អើលសួរថាតើយើងបើស្ថិតនៅក្នុងលក្ខណៈហ្នឹងបានឈ្មោះថាជាឧបាសកល្អឬនៅមិនបានទេ បាសកដែរតែព្រះអង្គហៅថាច័ន្ទដៀលឧបាសកច័ន្ទដៀលឧបាសិកាមលៈឧបាសកមលៈឧបាសិកាបដិកថាឧបាសកបដិកថាឧបាសិកាគឺថ្នាក់អន់ទាំងអស់ មួយទៀតដើម្បីបញ្ជាក់ទៅលើរឿងហ្នឹងកម្មੰបច្ចេតិណូមង្គលំគឺជឿតែកម្មមានន័យថាធ្លាក់ចុះតែទៅលើកម្មមិនជឿមង្គលអាហ្នឹងគ្រាន់តែផ្ទួនទៅលើទី3ឲ្យច្បាស់លាស់ច្បាស់លាស់ចុះតែយើងជឿថាដីនេះមានហុងស៊ុយអាហ្នឹងកម្មផលទេមែនថ្ងៃនេះល្អថ្ងៃនេះអាក្រក់ កម្មផលទេមិនមែនមិនមែនឡើយចុះជឿដល់ព្រះអង្គដែលមិនធ្លាក់ចូលក្នុងកម្មផលមិនអមិននៅក្នុងមង្គលមិនសនខតតាំងសម្យ៉ាងកលៀងសុភភាតាំងសហតិតាំង សុខិណោសមហតចាសយិតទាំងប្រមចារិសុពេលណាក៏ដោយឲ្យតែសัตว์គិតល្អធ្វើល្អនិយាយល្អពេលនោះជានខតរឹកល្អជាវាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អពេលល្អគឺពេលដែលចិត្តល្អ ពេលល្អគឺពេលដែលនិយាយល្អពេលល្អគឺពេលដែលធ្វើល្អមិនមែនថ្ងៃទេ ប្រពុតត្រាស់ដំបងណាញាតិញោមគ្មានពាក្យឲ្យពរទេពាក្យឲ្យពរគឺកើតឡើងដោយសារតែបរិស័ទឆោតឆោតប្រពុតត្រាស់ដំបងឆាន់ឲ្យស្ងៀមឆាន់ឲ្យស្ងៀមសំដែងធម៌ធម្មតាដល់ហើយទៅយេដល់ទៅហើយទៅ ពួកអាចែលពួកនិក្រន់ពួកស្អីហ្នឹងគេឲ្យតាមបរិភោគអាហារដែលគេជូនហើយគេឲ្យព្រោះដែលចឹងមនុស្សក្នុងក្រុងនាំគ្នាតេះដៀលភិក្ខុសង្ឃភិក្ខុសង្ឃដូចឆ្លើយភិក្ខុសង្ឃដូចជាឆ្មើងណាស់ខំប្រកេនឲ្យឆានគ្រាន់តែពាក្យឲ្យពួនបន្តិចមិនបានចាញ់ពួកនិក្រន់គេចេះឲ្យពរ បាននាំមកស្គាល់ព្រះអង្គព្រះអង្គថាអើមនុស្សវាឆោតអញ្ចឹងវាខុសអើយឲ្យពួរគេខ្លះទៅពីព្រោះប៉ុនមិនមែនបានដោយពាក្យឲ្យពួរឡើយប៉ុនសម្រាប់អំពីចិត្តការពិតញាតិញោមការពិតនៅលើចិត្តប៉ុន្តែយើងទាំងឡាយណាមកកឋិនបើគេឲ្យពួរដាក់មីក្រូចូលច្រើនច្រើនបើមិនឲ្យពួរដាក់មីក្រូចូលតិចតិចឬថាខ្ជិលចូលទៀតផង ព្រោះមិនលឺឈ្មោះមែនមិនមែនមែនអត់មិនបានដឹងអាត្មាអាត្មាដឹងថាមែនពួកអាត្មាធ្លាប់ទៅកឋិនដែរតាលេងតែអាត្មាទៅចូលប៉ុនតែគេចូលមុនមុនអូចាស់ចាស់គាត់ប្រកាសដាក់មីក្រូអូក្មួយនេះក្មួយនេះក្មួយនេះដល់ទៅពេលចិត្តដល់អាត្មាចូលស្រាប់តែគេបិទមីក្រូគេត្រូវទេសនាខ្ញុំចូលមកមិនលឺមីក្រូផងដឹងភាកច្រើនមកពីពិសោធន៍ខ្លួន ឯងដឹងចិត្តគេក៏ដូចតែចិត្តយើងប៉ិនសួរតែយល់ប៉ុននេះអត់យល់ទេគ្រាន់តែបានជោគេប្រសើរប្រជោនោះតែញាតិញោមឈប់ជោនៅឈប់ជោនៅមុខនេះចាំតែឈប់ជោចុះមនុស្សដែលឈប់ជោគឺមនុស្សដែលឈប់ខឹងបើមនុស្សលែងចេះខឹងគឺមនុស្សឈប់ជោតែមនុស្សមនុស្សនៅចេះអន់ចិត្តមនុស្សនៅចេះខឹងគឺមនុស្សនឹងនៅជោចំណាំមើលណា អើយមិនបាច់បញ្ចោខ្ញុំខ្ញុំមានចៅអូជួនកាលមានចៅនឹងចូលជាងគេផងគេហ្នឹងអ្នកអ្នកបងចាស់ហើយប៉ិនមើលទៅដូចក្មេងអូមើលចូលមកស្ទឹកស្មានគិតឃើញទៅដល់ពេលដែលព្រះអង្គប្រោសមេកន្តយានោះនាងមេកន្តយាជាស្រីក្រមុំស្អាតណាស់ព្រះអង្គទៅបិណ្ឌបាតមេកន្តយៈព្រាមជាឪពុក រើសកូនប្រសាប្រុសអត់បានពីព្រោះកូនគាត់វាស្អាតពេកកូនគាត់ស្អាតពេកដល់ទៅជួបព្រះអង្គព្រះអង្គជាប្រុសសង្ហានោះអូយរយូរហើយនេះបានសំជាមួយកូនស្រីអញនាំកូនស្រីមកប្រគេនព្រះអង្គអាត្មាដើរយូរមិនតាន់មានណាយកកូនប្រគេនមួយសោះសួរថាពេលមានមនុស្សឈឺហើយយើងនាំគ្នាទៅនមស្ការ សូត្រធម៌អាចឹងទៅដើម្បីជាការដាស់តឿនគាត់ឲ្យគាត់នឹករលឹកបុណ្យកុសលចឹងទៅគាត់ប៉ុន្តែ អ្នកជំងឺនឹងនៅលើក្រែហើយយើងអង្គុយនៅខាងក្រោមតើអ្នកជំងឺនឹងមានទោសទេអ្នកសូត្រនឹងមានទោសទេអឺយើងត្រូវយល់ថាទោសគឺកើតអំពីអកុសលចិត្តទោសកើតអំពីចេតនាអាក្រក់នៅក្នុងចិត្តរបស់យើងរឿងខ្ពស់រឿងទាបនេះវាមិនមែនជាទោសនៅក្នុងនឹងទេ ហ្នឹងដូចអ្នកខ្លះថាខណៈពាក់មួកហ្នឹងមានបាបដែរថាវាមានបាបអីក្នុងមួកហ្នឹងជាមួយប្រសងមួយអីវាមានបាបក្នុងមួកទេប៉ិនមើលចិត្តយើងដូចជានៅក្នុងសិក្ខាបទផ្សេងផ្សេងនៅក្នុងសិក្ខាយវត្តចឹងអឺហេតុអីបានជាព្រះអង្គមិនអនុញ្ញាតឲ្យភិក្ខុ សំដែងធัวដល់អ្នកស្ដាប់ពាក់មួកឬក៏ជួតក្បាលជួតក្បាលបាំងឆ័ត្រមនុស្សសាមញ្ញធម្មតាណាព្រះអង្គមិនអោយសំដែងធัวចំពោះមនុស្សអញ្ចឹងអញ្ចឹងឯងមិនបានអញ្ចឹងថាមកអំពីរបៀបរស់នៅរបស់មនុស្សរៀបចំប្រពៃណីរបស់មនុស្សនឹងគឺគេសម្គាល់ថាការដោះមួកនៅពេលដែលជួប ប្រសង់ឬក៏ជួបចាស់ព្រឹទ្ធាចារ្យគឺជាកិច្ចគួសមរបស់មនុស្សណាដោះឆាត់ដោះស្បែកជើងអីអីចឹងហើយដល់ពេលជួបប្រសង់ជួបអីនៅតែពាក់មួកនៅតែស្អីហ្នឹងនៅក្នុង ការសម្គាល់របស់យើង យើងដឹងហើយថាវាមិនសមហៅថា មិនទន់ភ្លន់ឬក៏ឆ្លើយអីចឹងទៅប៉ុន្តែសួរថាបាបហ្នឹងវានៅមួកហ្នឹងឯង បែបហ្នឹងវានៅឆាត់ហ្នឹងថាអត់ទេរឿងវាទៅជាទោសហ្នឹងគឺរឿងដែលមិនគោរពនឹងឯងណានឹងអញ្ចឹងអញ្ចឹងនៅក្នុងសិក្ខាយវត្តរឿងពោះខ្ពស់ទៀតហ្នឹងព្រះអង្គសម្ដែងដែរថាភិក្ខុមិនក៏បីសម្ដែងធัวដល់មនុស្សគ្មានជំងឺអង្គុយខ្ពស់ជាងនរណាអង្គុយខ្ពស់ជាងហើយអត់ជំងឺព្រះអង្គឲ្យសម្ដែងទេពីព្រោះអីពីព្រោះអ្នកហ្នឹងវាអត់គោរពអ្នកសម្ដែង ទុកឲ្យអ្នកសំដែងនឹងអង្គុយទៀបជាងអាមិនបានមិនសំដែងដល់មនុស្សនៅលើយានអត់ឈឺមនុស្សនៅលើយាននៅលើរថយន្តនៅលើរាជរថអីចឹងទៅហើយអ្នកសំដែងនៅខាងក្រោមព្រះអង្គមិនឲ្យសំដែងទេពិខុណាសំដែងត្រូវបាត់ទុកគាត់ថាម៉េចចុងបាបវាមាននៅលើអតេះនឹងអីថាវាមិនមែននៅលើអតេះទេគឺអ្នកនោះវាអត់គោរពអ្នកសំដែងអញ្ចឹងបានព្រះអង្គមិនឲ្យសំដែងអឺ ភិក្ខុមិនក៏បីសម្ដែងធัวដល់មនុស្សគ្មានជំងឺជួតក្បាលជួតក្បាលឬក៏ពាក់មួកនឹងឯងមិនបានមកឲ្យសម្ដែងដល់មនុស្សពាក់មួកឬក៏ជួតក្បាលហ្នឹងថាមកពីនៅហ្នឹងវាអត់មានគោរពអ្នកសម្ដែងអត់មានគោរពពាក្យពោលហ្នឹងបាបវាមិនមែននៅមួកហ្នឹងទេមួកហ្នឹងទៅនៅណាក៏វាមិនចេះប្រកែកដែរប៉ុន្តែនិយាយពីអាការៈដែលគេគោរពនឹងចឹងនឹងអ្នកអត់ជំងឺ ក៏ប៉ុន្តែបើអ្នកឈឺវិញឧទាហរណ៍ថាក្បាលគាត់កើតតំបៅដោះមួកចេញទៅដោះឈ្នួតចេញទៅរុយវារោមអញ្ចឹងណានឹងអត់អីទេសំដែងចោះពីព្រោះគាត់មិនដោះនេះមិនមែនមកពីរឿងឆ្លើយទេមកពីមានជំងឺជាហេតុអឺអ្នកជំងឺចឹងដែរអ្នកនៅលើយានចឹងដែរបើសិនជាមានឧទាហរណ៍ថាគាត់កំពុងតែដឹក អ្នកជំងឺទៅពេទ្យទៅព្យាបាលអញ្ចឹងឬក៏ទៅទីឆ្ងាយណាមួយគាត់ចុះពីយានអត់កើតគាត់នៅលើយានលោកនៅណដីលោកសំដែងធัวបាន សំខាន់ទៅលើចិត្តអ្នកស្ដាប់នោះបើគាត់ជាគាត់ចុះហើយប៉ុន្តែគាត់ឈឺឃើញទេអឺរឿងខ្ពស់ទៀបនឹងអង្គុយលើខ្ពស់ទៀបនឹងចឹងដែរហើយមិនអ្នកណាទៅគឺព្រះសម្មាសម្ពុទ្ធនឹងតែម្ដងពេលដែលពោតៈ ពោតកតតេសធិរៈលោកអពាតណូគឺពេលនោះខ្លួនរបស់លោកនឹងពងបែកពេញខ្លួនស្អុយពេញខ្លួននោះបែកទៅដល់ឆ្អឹងទៅទៀតជំងឺនឹងជំងឺអាក្រក់អាក្រៃភិក្ខុអ្នកថែនឹងលមមលមមនៅថែដល់ស្អុយខ្លាំងពេកគេរត់ចោលអស់ព្រះសម្មាសម្ពុទ្ធនិមន្តទៅមើលខ្លួនឯងបាទអស្ចារ្យណាស់កន្លែងហ្នឹងគួរឲ្យជ្រះថ្លាមែនទែន ក្នុងនាមព្រះអង្គជាព្រះសម្មាសម្ពុទ្ធជាសាស្ត្រាចារ្យនៃទេវតានិងមនុស្សប៉ុន្តែព្រះអង្គអនុគ្រោះសត្វលោកចឹងព្រះអង្គទៅទៅចាប់យកជីវរទៅប្រឡាក់ដោយឈាមដោយអីនឹងយកមកបោកខ្លួនឯងមិនព្រះអនន្តទៅសវាទៅទៅថ្វាយអង្គមព្រះអង្គសូមឲ្យព្រះអង្គមានប្រតិខ្វល់ខ្វាយតិចចុះទុកឲ្យខ្ញុំព្រះអង្គអ្នកធ្វើហើយបានព្រះអង្គឲ្យអនន្តយកទឹកក្តៅទឹកអីមកហើយព្រះអង្គផ្តិតដោយខ្លួនព្រះអង្គឯងយក ទឹកក្តៅអ៊ុនអ៊ុននឹងមកលាងជំរះកាយលោកនឹងយកដេញកណាត់នោះមកផ្ដិតឲ្យវាឲ្យវាស្ងួតដេញខ្ទុះនៅខ្លួននឹងហើយភិក្ខុនឹងសឹងលើក្រែបាទហើយព្រះសម្មាសម្ពុទ្ធព្រះអង្គឈរឈរណៃអត់ទាំងមានកន្លែងអង្គុយផងឃើញទេព្រះអង្គឈរសំដែងធัวទ្រង់ឈរសំដែងធัวអញ្ចឹងដោយអាត្មាថាខាងដើមមកថាបាបវាមិនមែនរឿងខ្ពស់រឿងទាបទេសំខាន់គឺអ្នកស្ដាប់នោះបងអោនចិត្តមិនខ្មិច ហ្នឹងហើយព្រះអង្គអនុគ្រោះណាបើគាត់ឈឺគាត់ចុះមកមិនកើតឲ្យធ្វើម៉េចអញ្ចឹងមិនយើងអត់យល់ចំណុចហ្នឹងកាលអាត្មាទៅណាដូចទៅអូស្ត្រាលីឯងមិនដឹងទេញាតិញោមគាត់មានបញ្ហាជង្គង់អីហ្នឹងពេលអាត្មាទៅគាត់ថាអូយមិនហ៊ានទៅទៅទៅដល់អង្គុយលើកៅអីតឯងអីចឹងទៅខ្លាចបាបហ្នឹងមកពីអត់យល់រឿងអង្គុយខ្ពស់ដោយសារតែឈឺគ្មានបាបអីទេ តែបើថា យើងអត់ឈឺផងយើងទៅអង្គុយខ្ពស់ជាងអាហ្នឹងដែលជាការមិនគោរពអ្នកសម្ដែងតែប៉ុណ្ណឹងតែប៉ុណ្ណឹងឯងព្រោះអ្នកសម្ដែងហ្នឹងចាត់ទុកថាដូចជាគ្រូអញ្ចឹងហ្នឹងគ្រូគឺត្រូវតែកាន់យកអាសនៈស្រួលជាងខ្ពស់ជាងធម្មតាអញ្ចឹងណាមើលដូចជារឿងស្ដេចចន្ទបជោតហើយនឹងប្របាទឧទេនអញ្ចឹងសំបីប្របាទឧទេនជាឆ្លើយសឹក ដែលព្រះរាជាប្របាទឧទេននឹងចាប់បានហើយចង់រៀនមករៀនមុនមកតម្រៃពីប្របាទឧទេនហ្នឹងសុំរៀនអញ្ចឹងតែសុំរៀនត្រូវធ្វើសាសតែត្រូវធ្វើសាសត្រូវតែអង្គុយទៀបជាងឃើញទេនឹងអញ្ចឹងសរុបសេចក្តីមកវិញចំពោះសំណួររបស់ញោមថាបើឈឺមែននៅខ្ពស់ជាងក៏បាន បើឈឺក្បាលដោះទៅរុយនឹងវារោមក្បាលមិនបាច់ដោះក៏បានឈឺជើងដោះស្បែកជើងស្មៅវាចាក់ជើង ស្ដាប់ទាំងពាក់ស្បែកជើងក៏បានណាប៉ុន្តែបើអត់ឈឺទេពាក់ស្បែកជើងព្រះអង្គឲ្យសំដែងទេវិខណាសំដែងត្រូវបាត់ទុកគាត់សរុបមកវិញគឺឲ្យគោរពអ្នកសំដែងតែប៉ុណ្្នឹងឯងកាលណាស្ដាប់ដោយមិនគោរពមានន័យថាស្ដាប់វាមិនបានយកចិត្តទុកដាក់តែចឹងទៅអាចិត្តមានអ្នកហ្នឹងវាកើត គឺមិនសូវបានល្អទេអង្គុយដបងក្បាលជង្គង់អីអីសំតនផ្សេងហ្នឹងអង្គុយពោះជាងឧទាហរណ៍ថាអអឺបាំងឆាត់អីហ្នឹងពាក់បែកជើងឬក៏ដើរយើងដើរក្នុងផ្លូវហើយអ្នកសំដែងនៅក្រៅផ្លូវកុំឲ្យសំដែងដែរបើអត់ឈឺតែបើឈឺតណាតនឹងទៅនៅណានៅនឹងទៅអត់អត់ប្រកា